សួស្តីបងខ្ញុំចង់ចាប់ផ្ដើមប្រើ skin care តែមិនចង់ប្រើច្រើនដូចមនុស្សស្រីទេសួស្តីអ្នកនរគ្នាត្រឡប់មកវិញជាមួយនឹង Skin Care 101 today ញ៉ៃនឹងអ្នកនរគ្នាជួបខ្ញុំម៉ៃ today ប៉ុន្តែ topic នេះគឺប្លែក topic Skin Care របស់បុរសអូធនញ៉ាហេតុអីក៏យើងជាប្រុសសោះនេះយើងត្រូវទៅប្រើ Skin Care 4 5តោងដូចមនុស្សស្រី តែអ្នកទាំងអស់គ្នាស្បែកមនុស្សផងហ្នឹងឯងគាត់ងាយឡើងមុនជាងយើងឆ្ងាយពីព្រោះអីណាចូលចិត្តលេងបាល់ក្រុមឆ្ងាយឯងជាពិសេសហ្នឹងទូលីដីហ្នឹងឯងជាមូលហេតុដែលអារបត់ទាំងអស់ហ្នឹងកងនៅលើស្បែកគាត់ច្រើនមែនតើហើយបងទាំងគាត់អត់ថែស្បែកទៀតអារបស់ទាំងអស់ហ្នឹងគឺនៅលើមុខគាត់បង្កទៅជាបញ្ហាច្រើនមែនតើហេតុនេះហើយបានញ៉ៃហ្នឹងខ្ញុំមកដោះស្រាយជាមួយនឹងបញ្ហាដែលបុរសបុរសទាំងអស់តែងតែមានដោយជាមួយនឹងផលិតផលត្រឹមតែ 3មុខមុននឹងចាប់ផ្ដើមចង់បញ្ជាក់ទៅខាងបុរសបុរសបន្តិចថាសម្រាប់ការជ្រើសរើសផលិតផលស្បែកបុរសហ្នឹងគឺវាអត់សមញ៉ាំនឹងមនុស្សស្រីទេគ្នាហ្នឹងគឺអ្នកនរគ្នាត្រូវរើសឲ្យត្រូវប្រភេទស្បែកឧទាហរណ៍ស្បែកខ្លាញ់ស្ងួតឬក៏ស្បែកចម្រុះអីចឹងទៅជាពិសេសស្បែកបុរសហ្នឹងគឺគាត់ត្រូវផលិតផលមួយដែលយើងភាគច្រើនតែងតែឃើញថា all in one two in one three in one របៀបដូចម្ដងអញ្ចឹងតែគាត់អាចប្រើជា toner lotion essence អីបានអញ្ចឹងទៅមិញបាននិយាយអំពី tip ក្នុងការជ្រើសរើសផលិតផលហើយហើយអញ្ចឹងចូលដល់អ្វីដែលអ្នកនរអគ្នាមិនអាចរំលងបានសម្រាប់បុរសគឺការសម្អាតមុខជាមួយនឹងការជំរុះកោសិកាចាស់ជំរុះកោសិកាចាស់ទៅពេលជំរុះវាលាស់ថ្មីមកវិញហើយអញ្ចឹងអ្វីដែលខ្ញុំណែនាំសម្រាប់បុរសជាចាំបាច់តែម្ដងគឺអាចសាក់ប្រើជាមួយនឹង Sun Siki Clay Mask វាគឺជាប្រភេទ foam ហើយវាជាប្រភេទ clay mask ក្នុងទីបតែមួយអញ្ចឹងអ្នកទាំងអស់គ្នាអាចគ្រាន់តែយកបរិមាណតិចដើម្បី ដើម្បីយកវាមកដោះ form ជាប្រចាំថ្ងៃអ្នកនរគ្នានឹងឃើញថាហ៊ុនឬផដែលខ្លាំងជាងមនុស្សស្រីនេះគឺ get better day by day ប៉ុន្តែបើយើងចង់ប្រើវាជា clay មកវិញមួយអាទិត្យយើងប្រើវា5 10នាទីមួយអាទិត្យម្ដងទៅពីរដងអីចឹងទៅវាអាចជួយលាងកំណក់ដីខ្លាញ់ញើសដែលស្ទះក្នុងហ៊ុនយើងរបស់គាត់ហ្នឹងវាអាចជួយជំរះបានច្រើនមែនតើ មុខស្អាតហើយអញ្ចឹងចូលដល់អ្វីដែលអ្នកនរគ្នាត្រូវការថែបំប៉នស្បែកគឺ moisturizer អ្នកខ្លះគាត់គាត់ថា moisturizer ហ្នឹងគឺត្រូវតែជា lotion គឺត្រូវតែជា cream វាអត់ចាំបាច់ទេវាអាចជាម្ដបដែលមានទាំងអស់ហ្នឹងហ្នឹងហើយដែលអ្នកនរគ្នាជៀសវាងពីអ្វីដែល4 5តង់ដោយមនុស្សស្រីដូចឥឡូវហ្នឹងអញ្ចឹងខ្ញុំនឹងលើកជាមួយនឹង Javin for men គឺជាប្រភេទ3 in 1ទៀតហើយដែលវាអាចជាប្រភេទ lotion ហើយជាមួយនឹង cream ផ្ដល់សំណើមនៅក្នុងតែម្ដបហើយជាពិសេសអានេះគឺអ្នកនរគ្នាអាចប្រើនៅពេលដែលអ្នកនរគ្នាកោពុកមាត់បានទៀតពេលដែលយើង យើងកោពុកមាត់ហើយអញ្ចឹងវារៀងរបៀបដូចស្នាមកម្បិតអីតិចតិចអញ្ចឹងណាយកវាមកដល់ដាក់ដៃចេះហើយអ្នកនរគ្នាអាចតបបានអាហ្នឹងគឺជាប្រភេទ moisturizer ដែលអាច calming ស្បែកផ្ដល់សំណើមហើយជាមួយនឹងប្រភេទស្បែកក្រហមហ្នឹងក៏ជួយកាត់បន្ថយដែរ ថាគ្នាទៅមនុស្សស្រីគ្នានៅផ្ទះនៅក្នុងសិនជែកក៏គ្នាទិញលេខកាពីកម្ដៅថ្ងៃលៀបដែរហើយចុះយើងជាមនុស្សប្រុសហ៎យើងអត់ខ្វល់ហ្មងហ៎និយាយទៅឲ្យតែចេញទៅមុខលាតគិតថាត្រូវថ្ងៃឯហ្នឹងស្បែកយើងគឺដូចមានរបាំងស្រាប់មែនអត់ទេណាអ្នករាល់គ្នាលេខកាពីកម្ដៅថ្ងៃគឺជារបាំងមួយដែលការពារស្បែករបស់អ្នករាល់គ្នាមិនឲ្យរលាកឬក៏សកមជាពិសេសការពារ all in one អ្នករាល់គ្នាលៀបហ្នឹងឲ្យវានៅលើមុខហើយមានប្រសិទ្ធភាពបានយូរទៀតពីព្រោះថាមនុស្សផុសជាទូទៅហ្មងខ្ញុំនិយាយ100%និយាយមួយគាត់គឺគាត់ខ្លាចមែនតើលេខកាពីកម្ដៅថ្ងៃដែល ដែរថាបងព្រោះតែខ្ញុំខ្លាចមុខហោះវាអត់ហោះទេបងអ្នកនរគ្នាជ្រើសរើសលេខកាហ្វេកម្ដៅថ្ងៃដែលសាច់លេសុទ្ធសាច់ lotion ដែលមិនមាន សារជាតិ whitening ហើយត្រូវចាំណាលេខកាហ្វេកម្ដៅថ្ងៃ SPF កាន់តែខ្ពស់ PA កាន់តែបូកកាន់តែច្រើនគឺកាន់តែល្អសម្រាប់អ្នកដែលគាត់ត្រូវថ្ងៃយូរមកនិយាយមិញភ្លេចប្រាប់មួយ ថាបានដែលខ្ញុំនិយាយទាំងអស់ហ្នឹងគឺសម្រាប់ស្បែកដែល ធម្មតាតែបើឧទាហរណ៍អ្នកនរគ្នាមានមុនក្តាំងពីព្រោះអីនិយាយមិញខ្ញុំជួបភ្ញៀវច្រើនមែនតើជាភ្ញៀវប្រុសដែលគាត់ត្រូវថ្ងៃឡើងខ្លោចទៅមុនគាត់ខ្ទុះធំ ធំហ្នឹងណាកុំភ្លេចណាអាសរ៉ូបគ្រីមឬក៏របៀបដូច all in one ដែលគាត់ប្រើហ្នឹងគួរតែ focus ទៅលើ acne ដែរហើយបើមានមុនកប់ញិចមុនចេញសិនចាំប្រើអាហ្នឹងបានប្រសិទ្ធភាពជាក់ស្ដែងមកកិនមិនដែរមានអារម្មណ៍ថា3មុខប៉ុណ្ណឹងច្រើនពេកគាត់ឬមួយក៏ល្មមហើយបើសម្រាប់ខ្ញុំ skin care 3មុខហ្នឹងវាអត់សូវមានអីញញ៉ៃច្រើនទេណាមួយ step ទី1យើង clay mask ក៏បាន foam លាងមុខក៏បានហើយតែពេលពី step ចុងក្រោយវាវាមានមួយជាសានប្លុកហើយហើយអញ្ចឹងទៅ វាអត់សូវមានអីច្រើនដូចដូច Fincare គេ5 6 step ទេ មើលវីដេអូនឹងហើយតែងវ៉ាន់ប្រើហងណាបើសិនជាអត់ប្រើរបស់ថៃស្បែកទេណាខ្ញុំដាក់ឧទាហរណ៍ស្បែកដែលអត់ប្រើ skin care អ្នកនរគ្នាមើលពេលខ្លះអ្នកនរគ្នាអត់ដល់កម្រិតហ្នឹងទេតែតើញ៉ាណាគាត់អាចដល់កម្រិតហ្នឹងហើយបើសិនជាមនុស្សស្រីកំពុងតែមើលវិញមានប្អូនប្រុសបងប្រុសប៊ីប្រិកស្វាមីសង្សារអញ្ចឹងណា take care គាត់ផងព្រោះ sometime គាត់អត់ដឹងរឿងទាំងអស់ហ្នឹងទេអ្នកនរគ្នាតែពេលខ្លះវាអត់ពិបាកអត់សាំញ៉ាំដូចគាត់គិតដូចគ្នាអញ្ចឹងគួរតែសាកល្បងឲ្យគាត់ប្រើអាវ៉ាន់ទាំងអស់ហ្នឹងបានហើយបើសិនជាចង់ដឹង topic ឬក៏ការដោះស្រាយបញ្ហាស្បែកអីអ្នកនរគ្នាអាច comment วนอัคารขอมนิบานบ๊ายบาย